Música លៀងមិនស្មើភ្ជុះគ្រោះមិនស្មើខ្ញុំជីវិតត្រូវរស់រែកពុនរងទីរុនស្រ័យឃ្លានលំបងគ្រូសាក្រកសត់ជូចត់រស់នៅសែនតោកយ៉ាងអសូបងគ្មានសំរាំងលំបាកប៉ុណ្ណាបងស្រីស៊ូទ្រាំ ញើសបងស្រក់ហូរប្រណាំងទឹកភ្នែកក៏បងមិនខ្ចីអល់ឯកព្យាយាមស៊ូប្រឹងព្រោះគ្រួសារបងស្រីរឹងមាំពុំពីប្រណាំងនឹងវាសនា របបថប់ថ្លៃប៉ុណ្ណាក៏បងស្រីហ៊ានលះបង់ វែងរកកិត្តិយសដើម្បីគ្រួសាររកប្រាក់ឲ្យប្អូនសិក្សាឈឺក្រុនយ៉ាងណាក៏បងខំប្រឹងជំរុញទឹកចិត្តឲ្យរូបខ្ញុំនេះរឹងប៉ឹងលំបាកបងខំញញឹមមិនឲ្យខ្ញុំដឹងឃើញទឹកភ្នែកឡើ ឲ្យប្អូនរៀនខ្ពស់យុបងស៊ូអាប់ប្រឹងរួមមិនខ្ចីឈឺចាប់ ថែទាំប្អូនដោយចិត្តអំណត់ខ្ញុំសែនអាសូខ្លោចចិត្តហួងថ្លែងស្ដីមិនកើតបងស្រីដើរដួលប្រឹងក្រោករងទុកសោករស់ដើមបីប្អូន វែងរកកិត្តិយសដើម្បីគ្រួសាររកប្រាក់ឲ្យប្អូនសិក្សាឈឺក្រុនយ៉ាងណាក៏បងខំប្រឹងជំរុញទឹកចិត្តឲ្យរូបខ្ញុំនេះរឹងប៉ឹងលំបាកបងខំញញឹមមិនឲ្យខ្ញុំដឹងឃើញទឹកភ្នែកឡើយ ឲ្យប្អូនរៀនខ្ពស់យុបងស៊ូអាប់ប្រឹងរួមមិនខ្ចីឈឺចាប់ ថែទាំប្អូនដោយចិត្តអំណត់ខ្ញុំសែនអាសូខ្លោចចិត្តហួងថ្លែងស្ដីមិនកើតបងស្រីដើរដួលប្រឹងក្រោករងទុកសោករស់ដើមបីប្អូន